បាទខ្ញុំកណាសូមថ្លែងបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ពីចម្ងាយ បាទថ្ងៃនេះយើងផ្សាយរៀងយូរបន្តិចសូមអធិស្ឋានដោយសារតែយើងមាន បញ្ហារអួលផ្សាយផ្នែកបច្ចេកទេសជាពិសេសខ្ញុំ ព្យាយាមភ្ជាប់ទៅនឹងកម្មវិធី stream yard ដែលយើងសម្រាប់ផ្សាយណាបាទវាជួបបញ្ហាអឺ នឹងហើយបាទដំបូងសូមជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់បាទសូមជម្រាបសួរទេពឆោវីអឺឈៀងឈៀងនៀកបាទជាងនៀក KD នៅក្រុងសួង ទូចរាមហើយនឹង Allied Cosmetic បាទជម្រាបសួរបងប្អូន Allied អឺថងទីថងយូសឹងអឺស្ពានស្រែងបាទ Richard ប្រពូល Richard មើល ប៊ុនឡុងសូរិយាវុត្រាអឺយុនឆានអឺអ្នកមីងមួសុខឹមជំរាបសួរកាមេរ៉ាកូនខ្មែរអឺសិតាឆាងមេត្តភូមិកងវងអឺគេសឹមសារ៉ាត់ហៅអាហើមបាទអូស៊ីមស៊ីមសារ៉ាត់ហៅអាហើមអរគុណសន្តិភាពអូខេបាទ អឺយាយអូន បាទជំរាបសួររំដួលញ៉ែមជំរាបសួរដានីបាទឡុងទៀងចន្ទថាមុំបូហ្វាជិនឡាសើនបាទជួបគ្នាពី3ថ្ងៃខាងមុខបាទជំរាបសួរអឺលោកពូមិត្តម៉ានអឺអឺវណ្ណដូបាទលោកពូវណ្ណដូវ៉ែនវណ្ណដូបាទជំរាបសួរ នីតិតបាទហើយនឹងលោកពូចម្រើនគង់អឺសួនង៉ែតជំរាបសួរបងធឿនលីសាជំរាបសួរខ្មែរក្រោកទើបខ្មែរគង់វងបាទជំរាបសួរ សម្ដេចបងអីសម្ដេចដែរតែសេងហុងជំរាបសួរ បាទសឹមសារ៉ាត់ហៅអាហើមអរគុណសន្តិភាពបាទសួស្ដីសឹមសារ៉ាត់ដែលបានចូលមកស្ដាប់កន្លោដោះខាត់ខួរក្បាល ស៊ឹមសារ៉ាត់ឯងឲ្យវាក្រាន់បើជាងមុនណាបាទអូខេរាជនីសែមជំរាបសួរសុធារីអ៊ូជំរាបសួរបងរាជនីផ្ដាំសួរសុខទុក្ខបង ប្រុសផងបើសិនជាគាត់កំពុងស្ដាប់សូមជំរាបសួរថាប្អូនគាត់ជំរាបសួរគាត់ពីចម្ងាយបាទអឺស៊ូសានអ៊ឹបជំរាបសួរបាទអឺសរៃខ្មែរទុនបាទលឹមឈៀងកោះធំបាទយូសឹងអូខ្ញុំបានហៅធឿនលីសា សុវណ្ណអនណសុគុណវរី អូនសុគុណវរី បាទជំរាបសួរបងបេនសូជំរាបសួរហារ៉ាគិរីជំរាបសួរលោកពូឬក៏អ្នកមីងបាទហេងមួយហង់បាទសួស្ដីអឺបេះដូងឯកាសួស្ដីបាទសូហ្វីជំរាបសួរបាទបាទមិនមែនសូហ្វីជំទាវសូហ្វីយើងទេណាបាទ សៀវវីនេះក៏ដាក់កលាពណ៌ស្វាយបាទទឹមសូរិយាជំរាបសួរសម្ដេចកងទ័ពទេវតាជំរាបសួរបាទសេងលួនលួនហៈជំរាបសួរបាទសេងហុងប៉ះដៃចេញអីគេអូអត់យល់បាទមីគុណបាទអឺវាសនាកំសត់ជំរាបសួរអឺសំបុនបាទប្រជាធិបតេយ្យខ្មែរ សឿនឆាយបញ្ញរ័ន្នអូខេបាទបងប្រុសបាទជំរាបសួរបង តាមរយៈបងស្រី Jennifer បាទជំរាបសួរបងអឺបង Peter បាទសុខសប្បាយបងអូខេអឺមវិវិជុដាផាង បាទជំរាបសួរ ហ៊ុនកំឡាជំរាបសួរអ៊ីយ៉ាសឹមសារ៉ាត់នេះសឹមសារ៉ាត់នេះបែបវាបែបវារៀងឆេះដុំហ្នឹងខ្ញុំប្រាប់លេងម៉ាត់2ណាសឹមសារ៉ាត់បាទខឹមយ៉នជំរាបសួរហើយអ្នកមីងចន្ទ្រាវដីបាទជំរាបសួរប៊ុនឡុងហើយនឹងបងអេតវ៉ាធាជំរាបសួរបងសរឿនតេះជំរាបសួរបងប៉ែនរស់បាទ បងខ្មែរក្រៅមិនដែលព្រੂអីគេជ្រូកកណាចេះព្រੂយោវាខឹងយើងខ្លាំងវាចេះនិយាយទៅពីទៅពីណាបងវាលេងនិយាយដឹងទិសតំបន់ហើយបងឯងវាខឹងគាត់ប្រាប់លេងប៉ុណ្ណឹងសោះវាខឹងណាអារួយហ្នឹងវាហៅយើងក្រុមជ្រូកស្អីបងឯងមើលមៀតវាមើលមុខវាមើលហើយវាអរគុណសន្តិភាពឡើងញុកខ្លាញ់បាទអូចម្រើនគង់លោកពូចម្រើនគង់ឲ្យអាសឹមសារៈតលោតទឹកម៉េច អាហ្នឹងលោកទឹកអត់លិចទេអណ្ដែតមើលមៀតវាមើលបាទដូចពេញប៉ោងអញ្ចឹងដាក់ទៅអណ្ដែតនៅក្នុងអណ្ដែតទៅដល់ស្រុកយួនបាទអណ្ដែតទៅដល់ស្រុកយួនអីគេសឹមសារ៉ាត់ហ្នឹងមើលមៀតវាគាត់គាត់តែមើលសាច់ស្ពល់វាសងខាងហ្នឹងដឹងតែអណ្ដែតបាទហើយបើមិនជឿទេឲ្យវាលោកទឹកសាក់មើលបើមិនអណ្ដែតសាក់មើលបើមិនជឿអត់ទេភ្នាល់មួយខ្ញុំឲ្យវាទៅលោកទឹកស្ពានស្រួយច្បាស់តែខ្ញុំភ្នាល់ដាក់100 100ឡាដាក់លុយទៅហ្មងហើយសឹមសារ៉ាត់មុននឹងមុននឹងលោតឡាយ ឡាយមកហ្នឹងហើយអឺមិនដែលក្តៅលិចក្តៅខ្ញុំដឹងឲ្យចេញ100ដុល្លារឲ្យសឹមសារ៉ាត់លោកស្ពានជួយយកបានតែខ្ញុំថាវាមិនដែលបាទអូខេហ្នឹងហើយខ្ញុំអត់មានប្រធានបទអីទេថ្ងៃហ្នឹងបបាច់បបោយប៉ាតណាប៉ាតណីហើយឃើញរឿងផ្អើលកក្រៅរឿង ហ៊ីងប៊ុនហៀងដែលជាអ្នកនៅ ពីក្រោយការគប់ក្របបែកសម្រាប់បាតកោអស់ជាង10នាក់ហើយនឹងរបួសឆ្លើយជា100នាក់បាទនៅក្នុងព្រឹត្តិការណ៍បោកប្របែកព្យាយាមប៉ុនប៉ងសម្រាប់លោកប្រធានសមរាស៊ីហើយនឹងលោកជំទាវជូឡុងស៊ូមារ៉ាជាភរិយារបស់គាត់ កាលពីថ្ងៃទី30មីនា ឆ្នាំ1997បាទអឺនៅក្នុងហេតុការណ៍គប់ក្របបែកនេះ អឺតាមការស៊ើបអង្កេតទាំងទីភ្នាក់ងាររបស់ប៉ូលីស FBI របស់អង្គការសិទ្ធិមនុស្សផ្សេងផ្សេងគេបានរបាយការណ៍ទាំងអស់បាទទៅដល់ដៃតុលាការបារាំងតាមការស៊ើបអង្កេតយ៉ាងល្អិតល្អន់អស់រយៈពេលជាង25ឆ្នាំមកនេះគឺគេគេបានរកឃើញបាទគេបានរកឃើញពុតប្រកាសថាអ្នកដែលនៅពីក្រោយនៃការប៉ុនប៉ងសម្រាប់ លោកប្រធានសំរងស៊ីអឺដោយក្របបែកដៃហ្នឹងគឺ ជាការបញ្ជីរបស់ហ៊ីងបន្ហៀងហើយនឹងហ៊ុយពិសិដ្ឋដែលបច្ចុប្បន្ននេះសិតតែពាក់ផ្កាយ4ហើយបាទបាទពាក់ផ្កាយ4ហើយហើយអញ្ចឹងអឺវាជាការអឺហានិភ័យរបស់របបហ៊ុនសែនវាព្រោះថ្ងៃមុនហ្នឹងហ៊ីងប៊ុនហៀងអឺ Penelope Johnson ហ៊ីងប៊ុនហៀងហ្នឹងគាត់បាន សារភាព ថាគាត់ធ្វើតាមតែបញ្ជាទេ ហើយអ្នកណាដែលអាចបញ្ជាហ៊ុនសែនបាន បច្ចុប្បន្នបងអត់សំទុះតើអ្នកណាដែលអាចបញ្ជាហ៊ីងមិនហៀងបាន បាទមានតែហ៊ុនសែនបាទអញ្ចឹង បើសិនជាហ៊ីងមិនហៀងឬក៏ហ៊ុយពិសិដ្ឋហ៊ានតែចាក់ចេញពីប្រទេសកម្ពុជាមិនថាប្រទេសណាទេបាទមិនថាប្រទេសណាទេ គឺអឺអត់អត់ធានាសុវត្ថិភាពទេបាទអាចនឹងគេអូសយកទៅអូសយកទៅឡើងជ្រុញហើយបាទ បាទអាចនឹងគេអូសយកទៅឡើងជ្រុញហើយអញ្ចឹងពីរអ្នកហ្នឹងតើគេអូសយកទៅឡើងជ្រុញហើយសារភាពរឿងច្រើនអាហ្នឹងបាទពាក់ព័ន្ធហ៊ុនសែនទៀតដូច្នេះដោយសារតែហ៊ុនសែនគាត់មានអំណាចជានាយករដ្ឋមន្ត្រីទើបជាបើទើបគេមិនចេញ ច្បាប់ឲ្យចាប់ខ្លួនគាត់នៅឡើយទេបាទគេអត់ទាន់ចេញឲ្យចាប់ខ្លួនឡើយទេប៉ុន្តែបើសិនជាក្នុងករណីដែលហ៊ុនសែនគាត់ប្រគល់អំណាចទៅឲ្យហ៊ុនម៉ាណែត មានន័យថាបើសិនជាគាត់លែងមានតំណែងជាមេដឹកនាំកម្ពុជារបស់ប្រទេសមួយហើយ គឺគេនឹងចេញដីកាដូចហ៊ីងប៊ុនហៀងចឹងបាទគេតឡាការបារាំងនឹងចេញដីកាឲ្យចាប់ខ្លួនហ៊ុនសែនដូចហ៊ីងប៊ុនហៀងចឹងអញ្ចឹងទោះបីជាដូចជាសុកអេសានបានអះអាងថាតឡាការបារាំងគ្មានអំណាចគ្មានសិទ្ធិអីមកចាប់ពីអ្នកនឹងបានទេក៏ដូចជាចាប់ហ៊ុនសែនបានទេអានឹងវាជាការពិតនៅក្នុងប្រទេសមួយ។ ប៉ុន្តែសូមបញ្ជាក់ថាពីរអ្នកហ្នឹងគឺมันអាចចេញតាណាបានទេបាទចប់ហើយបាទអឺពីព្រោះប្រទេសដទៃទៀតគេមានការសហការជាមួយនឹងប៉ូលីសអន្តរជាតិដូច្នេះបើសិនជាពីរអ្នកនឹងចេញទៅក្រៅបាទប៉ូលីសអន្តរជាតិគេនឹងទៅក្រៀកបាទទៅក្រៀកដល់ហ្មងបាទបាទចុះពីពលានយន្តហោះមិនតាន់ទេគេនឹងទៅក្រៀកយកទៅហើយបាទអឺបើសិនជាគេមានការសហការជាមួយនឹងតឡាការបារាំង ហើយយើងដឹងហើយបាទប្រព័ន្ធយុទ្ធធម៌បារាំងបលិសបារាំងមានឥទ្ធិពលដែរសម្រាប់ពឹងពាក់ប្រទេសណាមួយដើម្បីឲ្យចូលរួមសហការនាំយកបុគ្គលណាមួយដែលគេតាមចាប់ បាទវាធម្មតាទេបារាំងគេអាចមានទឹកមាត់ប្រៃជាងខាងថៃខាងយួនខាងអីណាបើសិនជាយួនចង់ទៅសុំឲ្យ ប៉ូលីសបារាំងសហការជាមួយនឹងប៉ូលីសអន្តរជាតិរបស់យួននាំយកអ្នកណាម្នាក់អានឹងវាអាចបានឬមិនបានក៏ប៉ុន្តែបើសិនជាខាងបារាំងគេទៅសុំជាមួយនឹងប្រទេសយួនឬក៏សុំជាមួយសិង្ហបុរីប្រទេសថៃជាដើមគឺគេនឹងនឹងធ្វើកិច្ចសហប្រតិបត្តិការឲ្យពីព្រោះធម្មតាបារាំងប្រទេសមហាអំណាចមួយ មានទឹកមាត់ប្រៃគួរសមបាទអញ្ចឹងអឺ រឿងហ្នឹងវាក៏ក្រើកឲ្យខ្ញុំខ្ញុំនិយាយតាមត្រង់បងប្អូនខ្ញុំព្រួយបារម្ភពីសុខភាពពីអ្នកហ្នឹងមែនតើពីព្រោះយើងគិតមើលសូម្បីតែ6ឡងឌីដែលជាតឡងគាត់ណាបាទបាទ6ឡងឌីដែលជាតឡងគាត់ដែលការជំនន់ហ្នឹងនឹងការពីជំនន់6ឡងឌីទៅអ្នកណាដែលមិនដឹងថា6ឡងឌីជាបុគ្គលមានអំណាចទី2នៅក្នុងប្រទេសខ្មែរបន្ទាប់ពីហ៊ុនសែនបងប្អូនបាទសួរបងអឺ សួរបងខ្មែរក្រោកមើលបាទសួរបងខ្មែរក្រោកទៅបងខ្មែរក្រោកគាត់ដឹងហើយគាត់មកលកគាត់បងខ្ញុំគាត់ដឹងជំនាន់ហ៊ីងជំនាន់ហុកឡង់ឌីនៅរស់អំណាចនៅស្រុកខ្មែរបន្ទាប់ពីហ៊ុនសែន គឺហុកឡង់ឌីហ្នឹងហើយបាទហើយរហូតដល់ទៅហ៊ុនសែនពិបាកនឹងទើសតល់នឹងប្រឈមជាមួយនឹងហុកឡង់ឌីពេកហ្នឹងគឺរៀបចំចាត់ចែងឲ្យកូនកូនការជាមួយគ្នាទៅដើម្បីបន្ថយអាការភាពប្រឈមមុខណាបាទបាទភ្ជាប់សាច់ភ្ជាប់ឈាម ដើម្បីកាត់បន្ថយការប្រឈមមុខជាមួយហុកឡង់ឌីពីព្រោះហុកឡង់ឌីមិនមែនធម្មតាទេមិនមែនត្រឹមតែជាមន្ត្រីអីគេអគ្គនាយកបលិសជាតិនគរបាលជាតិដ៏មានឥទ្ធិពលអំណាចប៉ុណ្ណោះទេហុកឡង់ឌីមានឈាមជាយួនបាទមានឈាមជាចវាយនាយរបស់ហ៊ុនសែនអញ្ចឹងហ៊ុនសែនអត់ចង់ប៉ះប៉ះទង្គិចជាមួយហុកឡង់ឌីទេព្យាយាមបាទព្យាយាមសម្រាប់សម្រួលអឺ ព្យាយាមយកសាច់យកឈាមទៅភ្ជាប់គ្នាណាឲ្យកូនឲ្យកូនកូនហ្នឹងតំណែងតំណងគ្នាដើម្បីកាត់បន្ថយអាការប្រឈមហ្នឹងពីព្រោះហ៊ុនសែនហើយនឹងហុកឡង់ឌីគឺហុកឡង់ឌីធ្លាប់ធ្វើទង្វើគេហៅថាឌឺផ្កើនមិនស្ដាប់បញ្ជាហ៊ុនសែនជាច្រើនដង ញយដង បាទគឺបងប្អូននៅខាងក្រសួងមហាផ្ទៃលោកពូលោកពូគាត់ធ្លាប់ប្រាប់ខ្ញុំបាទគាត់ធ្វើការនៅខាង ខាងប៉ូលីសហើយខ្ញុំនៅគាត់នៅតែបច្ចុប្បន្នគាត់នៅធ្វើការតារ៉ែលហើយឋានៈទូរទីគាត់នឹងយើងមិនបាច់និយាយទេបាទតែគាត់គាត់ស្រឡាញ់ពួកខ្ញុំបាទក្មេងៗអឺការនោះបាទបាទឃើញទេបងបាទបាទហ្នឹងគាត់មានឥទ្ធិពលជាងសម្ដេចទៅទៀតការពិតណាបាទពីព្រោះឈាមជ័ររបស់គាត់ហ្នឹងគឺឈាមជ័រកើតមកគឺហ្សែនគាត់គឺចវាយដេហ៊ុនសែនហ្មងបាទខ្ញុំមិននិយាយទេបងប្អូនប៉ូលីសដែលគាត់ធ្លាប់ ផ្សឹបប្រាប់ខ្ញុំរអ៊ូប្រាប់ខ្ញុំពីរឿងស្ថានភាពជនជាតិយួននៅស្រុកខ្មែរបាទសាក់5ខ្មែរទៅសឡុតយួនលក់អេតចាយយួនលក់អេតចាយឈរច្អល់មុខណាបាទបាទបាទច្អល់មុខហៅអាហែងទៅវិញទៅមកបាទអត់ហ៊ានធ្វើអីវាទេណាសាក់5បលីខ្មែរបាទអីមុខមាត់ដូច អាសឹមសរ៉ាត់អីនេះហែងទៅប៉ះអេតចាយយួនមកអូនហើយរត់ប៉ោងខោក៏មកចង់ឥឡូវឥឡូវជាមួយជនជាតិយួននៅស្រុកខ្មែរបាទបាទ ប៉ុន្តែបើថាយួននៅអាមេរិកយួនចិននៅអាមេរិកអីហ៊ូបាទគ្រប់ច្បាប់ ខ្លាចគេដូចឯងដូចគេដូចឯងចឹងបាទសិតស្មើគ្នាប៉ុន្តែយួននៅស្រុកខ្មែរណាយួនលក់អេចាយណាបាទឆ្លោះឆ្លោះគ្នាជាមួយបលិស័ក5វាឈរចអល់មុខបាទបាទវិជីបច្ចាបាទវិជីបច្ចាបាទវិជីបច្ចាវាឈរចអល់មុខវានិយាយបាទអត់មានគ្រប់បលិសខ្មែរសាក់5នេះកុំចង់ខ្លាំងបាទបាទ អញ្ចឹងដូចខ្ញុំថាមុនហ្នឹង គឺមនុស្សមានអំណាចទី2ប៉ុន្តែបងខ្មែរក្រៅគាត់ថាអតិពលជាងហ៊ុនសែនទៅទៀតអាហ្នឹងខ្ញុំជឿបងប្អូនខ្ញុំក៏មានការសង្ស័យដូចគ្នាការហ្នឹងនោះបាទហ៊ុនសែនព្យាយាមអត់ចង់ប៉ះទង្គិចជាមួយនឹងហុកឡង់ឌីហ្នឹងហើយបានជាភ្ជាប់សាច់ភ្ជាប់ឈាមមកហើយក្រោយមកទៅក៏យើងឃើញគាត់ជួបគ្រោះថ្នាក់ធ្លាក់កតុំរុយផ្ទុះនៅលើមេឃចឹងទៅមិនមែនផ្ទះបាញ់ទេដូចខ្ញុំបាននិយាយច្រើនដងហើយ លោកប្រធានសំរងស៊ីក៏បានបញ្ជាក់លើកយកវិភាគទៅតាមបំណែករបស់កតុមរុយហ្នឹងហើយក៏ដូចជាអ្នកជំនាញស៊ើបអង្កេតរបស់បារាំងក៏បានឆ្លើយតបជាមួយនឹងលោកប្រធានសំរងស៊ីដែរគាត់ថាគ្រាន់តែឃើញរូបថតនឹងភ្លាមគាត់ថាយន្តហោះនេះមិនមែនផ្ទះបាញ់ទេយន្តហោះនឹងគឺដាក់ក្របបាយឲ្យផ្ទុះបាទបាទដូច្នេះខ្ញុំចង់និយាយថា ឧត្តមសេនីយ៍2នាក់នេះផ្កាយ4នាក់បាទហ៊ុយពិសិដ្ឋហើយនឹងអឺហ៊ីងមុនហៀងនេះបាទខ្លាចខ្លាចគាត់មិនដឹងជាមានរឿងអីយើងមិនដឹងទេរបបហ៊ុនសែនដោយហុកឡង់ឌីអញ្ចឹងមានអីចោតកើតគេផ្ទុះកប៉ាល់ហោះបាទបាទក៏មើលមុខអូនសឹមសារ៉ាត់ក៏មើលមុខសម័យហ្នឹងគេមិនដែរភាកមើលមុខទេហ៎មុខកាត់រចិនក៏ដោយមុខកាត់រយួនក៏ដោយណា បាទសំខាន់យើងកុំបំរើចិនកុំបំរើយួនអាហ្នឹងយើងជាខ្មែរឥឡូវយើង ប្រាប់សឹមសារ៉ាត់ឯងឲ្យភ្លឺភ្នែកមួយនៅអាមេរិកអឺបាទនៅអាមេរិកជំរាបសួរអឺបងលីលីសុងបាទជំរាបសួរអរគុណបង នៅអាមេរិកមានគ្រប់ចម្រោះជាតិសាសជាង100ជនជាតិនៅអាមេរិកបាទគេរស់នៅជាមួយគ្នាបានហើយគេគោរពច្បាប់អាមេរិកហើយអាមេរិកអាចប្រួយបារម្ភថាមានខ្លាចជនជាតិខ្មែរខ្លាចជនជាតិថៃខ្លាចជនជាតិយួន ទៅដណ្ដើមគ្រប់គ្រងប្រទេសគេទេពីព្រោះគេមានច្បាប់បាទគេមានច្បាប់ហើយច្បាប់គេនឹងមិនមែនបំរើឲ្យបុគ្គលណាទេគឺបំរើឲ្យប្រជាពលរដ្ឋទូទៅណាផលប្រយោជន៍ច្បាប់នឹងគឺអញ្ចឹងព្រោះអញ្ចឹងហើយបានប្រជាពលរដ្ឋទាំងអស់នោះគឺគេគោរពច្បាប់រៀងរៀងខ្លួនពីព្រោះគេគោរពគេដឹងថាអំពីគុណតម្លៃនៃច្បាប់ដែលគេការពារហ្នឹងគឺច្បាប់ហ្នឹងដើម្បីការពារពួកគេវិញ គឺច្បាប់ហ្នឹងដើម្បី ទប់ស្កាត់ពួកមនុស្សខលខូចជនខលខូចពួកអក្រិតជន ពួកលមោបអំណាចជនពុកអលួយអញ្ចឹងណាគឺច្បាប់ហ្នឹងគឺសម្រាប់ការពារអញ្ចឹងអញ្ចឹងហើយក្នុងនាម គេជាប្រជាពលរដ្ឋក្នុងនាមគេជាមន្ត្រីរាជការក្នុងនាមគេជា មន្ត្រីប៉ូលីសនគរបាលគឺគេគោរពច្បាប់ទាំងអស់គ្នាមិនថាអ្នកណាក៏ដូចជាអ្នកណាដែរគេដឹងពីទូនាទីកតបកិច្ចរបស់គេគឺគេរស់នៅក្នុងសំណាញ់ច្បាប់ដែលគ្រប់ច្បាប់ទាំងអស់គ្នា ទាំងពីអ្នកសុំទានរហូតដល់ប្រធានាធិបតីបាទ បាទយើងនិយាយអញ្ចឹងបាទចាប់តាំងពីអ្នកសុំទានរហូតដល់ប្រធានសភាគឺគ្រប់ច្បាប់របស់គ្នាបាទហើយយើងនិយាយពីរឿងហេងបន្ហៀងហើយនឹងហួយពិសិដ្ឋនឹងវិញបាទហើយយើងឃើញហើយអឺអូបាទបាទចូលរួមសោកស្ដាយផងបងខ្មែរក្រៅបាទបាទទាំងអឺពីរអ្នកហ្នឹងគឺអឺអឺ ខ្ញុំអត់ដឹងថាអាចនឹងមានរឿងអីកើតឡើងទេព្រោះគេវិធីបំបត្តិមាត់គេមានច្រើនបាទវិធីបំបត្តិមាត់គេមានច្រើនបាទយើងមិនដឹងយើងមិនដឹងថាអាចមានរឿងអ្វីកើតឡើងទេបាទបាទវិធីបំបត្តិមាត់គេសុកសុកទៅ បាទស្លាប់លើបកងទៅហ្នឹងក៏ចោតមិនបានទេដូចហ៊ីងមិនហៀងអីឃើញគីឡូគាត់ជួនកាលទៅតាកៀងបេះដូងអីបាទមៀតមៀតធំប៉ោងប៉ោងអញ្ចឹងបាទ គាំងបេះដូងហៅ stroke ខ្មែរយើងហៅ stroke បាទអាចនឹងមានជំងឺផ្លែកផ្លែកយើងខ្ញុំបីតើលោកងឿនសឿដែលគាត់ទើបតែមកនៅបារាំងបានប្រហែលថ្ងៃហើយគាត់បកអាក្រាតពីក្រិតកម្មរបស់ហ៊ុនសែនហើយនឹងបពពួកនោះมันបានប្រហែលផងទុំបាន2ដងស្លាប់យ៉ាងអាក់កំបាំងបាទបច្ចុប្បន្ននោះការពិនិត្យពិភាក្សាអំពីមូលហេតុពិតប្រាកដនៃការស្លាប់របស់លោកងួនសឿនឹងអត់ទាន់ចប់នៅឡើយទេណាបងប្អូនណាបាទយើងឃើញស្ងាត់មួយរយៈហ្នឹងបាទ គឺមិនមែននេះទេណាអត់ទាន់ចប់ទេបាទអឺមបញ្ញាបាទអឺសុភាសិតបាទហ្នឹងហើយហើយខ្ញុំចង់ជម្រាបរឿងហ្នឹងហើយក៏ឆ្លៀតពេលហ្នឹងខ្ញុំចង់អរគុណសូមផ្ញើអរគុណអូសក់ហ្នឹងឯងបាទកាត់សក់ដើម្បីត្រៀមទៅជួបលោកប្រធានបាទនៅផ្្លោដាបាទសូមថ្លែងអំណរគុណដល់បងប្អូន ដែលបានចូលរួម អឺជួយដំណើរការ ដល់គណៈបកសង្គ្រោះជាតិបាទជាពិសេសថ្ងៃខាងមុខដែលមានវត្តមានរបស់លោកប្រធាន សំរងស៊ីនៅ ថ្ងៃទី26នៅថ្ងៃទី26ខាងមុខនេះបាទខែកុម្ភៈខាងមុខហ្នឹងបាទនៅទីក្រុងដាឡាស់តិចសាសយើងនេះនឹងរៀបចំទទួលលោកប្រធាន ស្ដីទីសំរងស៊ីបាទ ចឹងដោយសារតែមានបងប្អូនមួយចំនួនគាត់អាចអញ្ជើញមកអ្នកខ្លះគាត់មិនបានអញ្ជើញមកទេហើយទោះបីជាគាត់មិនបានមកក៏ប៉ុន្តែគាត់បានផ្ញើថវិកាចូលរួម បាទខ្ញុំបាទសូមថ្លែងអំណរគុណបាទបាទសូមថ្លែងអំណរគុណដល់ទី1គឺអ្នកមីងណវ៉ាន់កែវបាទគាត់បានចូលរួមចំនួន400ដុល្លារហើយបន្ទាប់មកទៀតគឺបងលីលីសុងបាទលីលីសុង គាត់ហ្នឹងហើយខ្ញុំហៅគាត់ថាលីសុងព្រោះគាត់ថាគាត់អត់ចង់ចេញឈ្មោះអឺគាត់ជូន ចំនួន300ដើម្បីចូលរួមក៏សូមថ្លែងអំណរគុណហើយនឹងអឺបងប្រុសបងស្រីទាំងពីរអ្នកជាទីគោរពរបស់ខ្ញុំហ្នឹងគឺបង Peter ហើយនឹង Jennifer បាទគាត់ក៏ចូលរួមចំនួនអឺ 100ដោយសារគាត់គាត់តាមពិត150ប៉ុន្តែ50ទៀតគាត់ចូលរួម ជួយរំលែកទុកដល់បងប្អូនយើងគាត់ចែកឋានអញ្ចឹងក៏សូមអរគុណបាទទោះបីជាគាត់បានចូលរួមតែគាត់បានផ្ញើថវិកាដើម្បីចូលរួមឧបត្ថម្ភនឹងខ្ញុំបាទក្នុងនាមជាអ្នកដឹកនាំនៃការរៀបចំទទួលខុសត្រូវនៅក្នុងវេទិការបស់លោកប្រធាននៅថ្ងៃទី26ខាងមុខនេះគឺខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ដែលបានចូលរួមជួយលើកទឹកចិត្ត បាទសកម្មភាពរបស់គណៈបកសង្គ្រោះជាតិហើយនឹងក៏ដូចជាជួយយើងនឹងយកទៅជួយសកម្មជនឬក៏កិច្ចការផ្សេងៗរបស់គណៈបកបាទអញ្ចឹងសូមអរគុណសូមថ្លែងអរគុណនិងជូនពរដល់បងបងទាំងអស់បាទឲ្យជួបប្រទេសតែសេចក្តីសុខរកស៊ីប្រកបមុខរបរអ្វីឲ្យបានរីកចម្រើន បាទហើយនឹងសុខភាពល្អបាទសូមអរគុណហើយខ្ញុំសូមជម្រាបម្ដងទៀតអឺធ្វើនៅវត្តប្រកៅមរកតហៅវត្តថ្មី បងប្អូនយើងអ្នកនៅម្ដុំដាឡាស់ហ្នឹងគឺស្គាល់ទាំងអស់គ្នាហើយបាទវត្តបកែមរកតហៅវត្តថ្មីហ្នឹងគឺនៅទីក្រុង Flower Mound ទីក្រុង Flower Mound ហ្នឹងនៅភាគខាងជើង ពីទីពីទីក្រុង ដាឡាស់ប្រហែលជា25នាទីឬក៏គិតថាចម្ងាយជាគីឡូហើយ20ម៉ាយបាទ20ម៉ាយភាគខាងជើង យើងនឹងធ្វើនៅថ្ងៃសៅរ៍ទី26ខែកុម្ភៈឆ្នាំ2022ហើយកម្មវិធីរបស់យើងចាប់ផ្ដើមនៅវេលាម៉ោង2:30នាទីរសៀលបាទនៅវត្តហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនដែលគាត់មានចម្ងល់ពិបាកតាក់ទងឬក៏រកអាស័យដ្ឋានអត់ស្គាល់ឬក៏ត្រូវការបើគាត់បានជិះយន្តហោះមកហើយអត់មានអ្នកទៅយកអីចង់ឲ្យពួកខ្ញុំជួយសម្រួលសូមតាក់ទងលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅខាងក្រោមហ្នឹង បាទ46987700185បាទហើយលេខហ្នឹងបើបងប្អូនខទៅមិនបានលើកឬក៏ខមិនចូលបងប្អូនអាចផ្ញើសារជា text message បាទផ្ញើសារជា text message បានបាទបាទសូមអរគុណបាទអញ្ចឹងខ្ញុំសូមប្រកាសប៉ុណ្ណឹង បាទបន្តមកទៀតបាទបន្តមកទៀតអឺបាទងួន ចាន់បាទ hello ជំរាបសួរបងអូខេ Billy Ring បាទអូខេបាទអូហ្នឹងហើយអាណែតក៏អរគុណអាណែតដែរបាទគាត់បានចូលរួមជួយរំលែកទុកដល់សកម្មជនយើងដែលបានធ្វើមរណកាលទៅបាទសូមអរគុណអាណែតផងដែរបាទអឺឥឡូវ ឥឡូវបាទហ្នឹងហើយបងបុផាចិនឡាសឺនក៏បានចូលរួមថ្លែងអំណរគុណដល់ម្ចាស់សុបរោះពធដែលបានជួយឧបត្ថម្ភកម្មវិធីនៅ Jacksonville Florida ផងដែរបាទបាទហ្នឹងហើយខ្ញុំក៏ជួយអរគុណជំនួសបងបុផាចិនឡាសឺនផងដែរពីព្រោះកម្មវិធីនៅ Jacksonville Florida ហ្នឹងគឺនៅថ្ងៃសុក្រថ្ងៃសៅរ៍សៅរ៍អាទិត្យខាងមុខហ្នឹងឯងបាទបាទ ហ្នឹងហើយបាទខ្ញុំក៏សូមចូលរួមដូចគ្នាពីព្រោះវត្តមានរបស់លោកប្រធាននៅទីហ្នឹងដូចគ្នាបន្ទាប់ពីគាត់បន្ទាប់ពីហ្នឹងមកគាត់ចេញពី Florida គឺគាត់នឹងមក Texas នេះហើយបាទសូមអរគុណបាទបាទអូខេហឹមអ្នកតាមដានព័ត៌មានអីគេតនព័ត៌មានបែកវល់ស្អីអីគេចាយទៅទេទេបាទ ចង់ជម្រាបថាលោកប្រធានសំរងស៊ីបើសិនជាគាត់យកលុយទៅចាយទៅទេទៅទេលវេលវាដូចពួកនឹងបច្ចេកចោតណាបងប្អូនបាទលោកប្រធានគាត់មិនដល់បច្ចុប្បន្ននេះគាត់មិនមិនចាំបាច់ទៅធ្វើអញ្ចឹងទេបាទគាត់ទៅធ្វើការ ជាមួយហ៊ុនសែនទៅហែហោមជាមួយហ៊ុនសែនណា តំណែងទូនាទីរបស់គាត់នឹងមិនមិនតូចទេហើយលុយនឹងក៏មិនមិននេះដែរមិនមែនគាត់ ធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយជួបបងប្អូនឲ្យបងប្អូនគាត់ចូលរួមវិភាគទានអញ្ចឹងទេបាទលុយលុយបើគេចង់បានលុយចង់បានអីណា បាទអាហ្នឹងគេគេមិនមិនធ្វើដូចគាត់ទេយល់ទេអឺ ដឹងអ្នកតាមដានស្អីគេទេចេញមកលើឥឡូវអញ្ចឹងបាទដឹងតាមដានឈួតរបស់យកអីទេខមមិននៅក្នុង YouTube បងប្អូនបាទបាទខមមិននៅក្នុង YouTube ទេមិនមែនខមមិននៅ Facebook ទេអញ្ចឹងបងប្អូនដែលកំពុងតែមើល Facebook នោះអត់ឃើញខមមិនគាត់ទេលឹមធរៈបាទអាជើងល្អលឹមចរិតនេះអាជើងល្អហៅវាអាជើងល្អបាទចចកមេឃាបាទបាទជំរាបសួរបាទ លឹមធារៈហ្នឹងជើងល្អទេអាមួយហ្នឹងវានេះទេ បាទខ្ញុំមិននេះទេណាមិនខ្ញុំនេះទេវាខ្ញុំស្គាល់វាទេអត់អីទេបងប្អូនហ្នឹងហើយមិនមិននៅខាងគេទៅច្រឡំទៅថាឲ្យវាណាបាទមួយហ្នឹងបាទបុរាសានបាទជំរាបសួរអូខេអឺខ្ញុំចង់និយាយថាពួកអស់ហ្នឹងខ្ញុំ ខ្ញុំនិយាយតាមត្រង់ទៅខ្ញុំអត់ចង់និយាយវែងឆ្ងាយទេកុំឲ្យវាចេះតែបែករឿងខ្ញុំអត់ចង់បែករឿងតែខ្ញុំនិយាយបែករឿងវាចេះតែត្រូវមាត់ពួកជាពិសេសគឺពួកអាត្រឹមត្រូវពួកអាត្រឹមត្រូវនឹងវាសោតធរថាលោកប្រធានទៅសុំលុយអញ្ចេះទៅសុំលុយអញ្ចោះខ្ញុំចង់សួរពួកអាចោរមកទៀតអស់នឹងវិញសួរថាហែងតែលឺ បែកធ្លាយសំលេងសារលោកប្រធានគាត់បែងចែកលុយនេះឲ្យអូននេះណាលុយនេះឲ្យឲ្យឲ្យអារីអារីយកប៉ុណ្ណេះទៅ អារាយកប៉ុណ្ណេះទៅណា ដែលបែកធ្លាយចឹងអត់ណាអូអូលុយនឹងលុយចាបាក់ចាយជុំនិយាយនិយាយមែនណាបើពួកនឹងវាគិតអញ្ចឹងសួរថាតើលោកប្រធាន ដែលបែកធ្លាយមានសារលោកប្រធានអញ្ចឹងមានសារគាត់ប្រទេសផ្ដាស់អញ្ចឹងបែកធ្លាយ វាអត់មានហេតុអីបើអត់មានពីព្រោះគាត់មិនមែនមនុស្សអញ្ចឹងគាត់មិនប្រព្រឹត្តបែបហ្នឹងគាត់បាទមនុស្សថ្លៃថ្នូរគួរឲ្យគោរពបាទហើយអញ្ចឹងបើថាខ្ញុំមិនចង់និយាយទៅនិយាយខ្ញុំត្រូវមាត់គេទៀតហើយខ្ញុំនិយាយហ្នឹងបាទបាទប៉ុន្តែយើងឲ្យគិតមើលចំណុចហ្នឹងបាទគិតមើលចំណុចហ្នឹងបាទជាពិសេសគឺពួកអាចត្រឹមត្រូវដែលវាចេះតែវាយប្រហារថាលោកប្រធានហ្នឹង មកសុំលុយអីណាអីចេះចុះអាចចំគួតខ្លះហ្នឹងពួកអាត្រឹមត្រូវខ្លះហ្នឹងរហូតដល់តំណែង វា តំណែងក៏តំណែងនៅក្នុងសក្រួជាតិហ្នឹងក៏ក៏នេះដែរការគេមិនតបរលាយមិនតូចទេវានិយាយប្រអាប់ពីរឿងប្រជាពលរដ្ឋលក់អីគេលក់មន់លក់ទាលក់ឆ្កែដែលធ្វើបាតកម្មចុះខែនការហ្នឹងក្បាលអាឯងហ្នឹងនៅក្នុងសង្គ្រោះជាតិដែរតើអីហ្នឹងការដែលគាត់លក់មន់លក់ទាលក់ឆ្កែហ្នឹងក្រែន ក្បាលអាឯងហ្នឹងជា ជាជាជាបេក្ខជនតំណាងរាហើយគាត់លក់មន់លក់ឆ្កែលក់ទាដើម្បីក្បាលឯងហ្នឹងដែរតើអីហើយវានិយាយពាក្យហ្នឹងទៅរួចបាទបាទបាទបាទណាមកនិយាយឥឡូវមួយទៀតនិយាយមួយទៀតនិយាយរឿងចាស់ចាស់វិញចាស់វិញទឹះបាទចាស់ចាស់វិញទឹះខ្ញុំចង់និយាយរឿងចាស់ចាស់វិញទឹះហ្នឹងមួយចំនួនតូចទេបាទមួយចំនួនតូចទេបាទគាត់ ខ្ញុំចង់ចូលរួម ជាមួយនឹងករណីដូចជាបកបកភ្លើងទៀនណាជំរាបសួរបងបផានីកែនបាទបាទអឺសាឡុនចត្រូសាអឺផលិកាកែវបាទជំរាបសួរហើយនឹងបងអូនអសថៃបាទបាទប៉ៅខ្មែរបាទជំរាបសួរអូខេគំលីអ៊ឺបាទជំរាបសួរអឺខ្ញុំអត់ដឹងទេបងគំលីអ៊ីវខ្ញុំអត់ដឹងថា អឺអាស៊ីដនហ្នឹងវាកសលអីហ្នឹងហើយនៅមាន ទូនាទីអីនៅក្បាលកម្មសខាទេខ្ញុំមិនដឹងទេខ្ញុំសង្ស័យថាពួកហ្នឹងវាជាអ្នកអ្នកគៀបយកគំនាបទៅឲ្យលោកកម្មសខា វាទូនាទីរបស់វាគឺធ្វើមិនដើម្បីស្អុយលោកកម្មសខា បាទដើម្បីធ្វើឲ្យលោកកម្មសខាស្អុយអាហ្នឹងខ្ញុំគិតអញ្ចឹងទូនាទីរបស់អាពីក្បាលហ្នឹងបាទបាទព្រោះអាពីក្បាលនេះវាទៅណាគឺ យើងឃើញថ្ងៃមុនថតជាមួយគេហ្នឹងគេគេខំបដិសេធដែរអូគាត់ទៅថតជួបគ្នាធម្មតាទេព្រោះបងប្អូនគាត់អ្នកស្អាតស្អំទៅថតជាមួយអាហ្នឹងវាធ្វើឲ្យប្រឡាក់អញ្ចឹងតួនាទីរបស់វាខ្ញុំគិតថាប្រហែលជាប្រហែលជាតួនាទីរបស់វាគឺធ្វើឲ្យស្អុយឈ្មោះកម្មសខាបាទនឹងតួនាទីរបស់វាហ្នឹងខ្ញុំដឹងប៉ុន្តែបើរឿងតួនាទីអីជាផ្លូវការខ្ញុំមិនដឹងទេបាទឥឡូវខ្ញុំនិយាយរឿងចាប់អីបែកបល់បាទយើងប៉ាប់លឹងទៀត បកភ្លើងទៀនណាបាទបកភ្លើងទៀនហ្នឹងគឺជាបកដែលបង្កើតឡើងដោយលោកប្រធានស្ដីទីសំរងស៊ីបាទគាត់រៀបចំបង្កើតគាត់តស៊ូមាន ការតស៊ូណាស់នៃការរៀបចំដំណើរការបកភ្លើងទៀនរហូតដល់បច្ចុប្បន្នដែលធ្លាប់ត្រូវគេអឺធ្វើទុកបុកម្នេញតាំងពីគណៈបកជាតិខ្មែរបាទទីបំផុតងួនសឿគាត់ប្លន់យកទៅទៀតឥឡូវគាត់បានចែកឋានទៅហើយ បាទងួនសឿក៏ប្លន់យកទៅទៀតគាត់ក៏បដូរគាត់ក៏ទៅ បើកគណៈបកមួយថ្មីទៀតដឹកនាំជាមួយនឹងអ្នកដែលនៅស្មោះត្រង់ជាមួយគាត់នឹងបាទដូចជាអាដាមអេងឆៃអៀងលោកជំទាវមួសុខួរអមែនសថាវរិនអ៊ីចន្ទណាអីអឺខ្មែរសវណ្ណភូមិសិតតែអ្នកដែលដែលដែលដែលវិបវិចតាមលោកធានសំរងស៊ីរហូតបាទអឺនិយាយទៅបាទខ្ញុំអត់ អត់អាចរៀបជាប់ឈ្មោះបាននេះច្រើនពេកបាទហ្នឹងហើយបាទសវណ្ណកាមេរ៉ាសួស្តីបងអូនអឺអឺគេទៅដល់អឺតបទៅទៅធ្វើបាបគាត់គាត់ទៅបើកគណៈបកមួយទៀតហ្នឹងគឺគណៈបកកាលហ្នឹងគាត់ដាក់ឈ្មោះគាត់គណៈបកសំរងស៊ីបាទដែលមានរូបសញ្ញាភ្លើងទៀនបាទពីព្រោះអីពីព្រោះវាដាក់វាប្លន់យកគណៈបកគាត់ បាទកាលហ្នឹងគណៈបកជាតិខ្មែរ ហ្នឹងហើយបើពេលអញ្ចឹងគេប្លន់ដើម្បីកុំឲ្យគេលួចយកប្លន់យកគណៈបកគាត់បានទៀតដាក់ឈ្មោះគាត់មើលគណៈបកសំរងស៊ីបាទហើយយកទៅក៏នៅតែឈ្មោះសំរងស៊ីបាទអញ្ចឹងហ៊ុនសែននឹងវាចង់ឈ្នះគាត់ពីសុកចិត្តទៅធ្វើច្បាប់កាយច្បាប់អីអាណាចេញច្បាប់មកមិនឲ្យមានគណៈបកនយោបាយហ្នឹងដាក់ឈ្មោះបុគ្គលឃើញទេបាទមិនឲ្យដាក់ឈ្មោះបុគ្គលមិនឲ្យដាក់រូបអឺ រូបមនុស្សនៅលើនៅលើផ្លាកគណៈបកអីហ្នឹងណាការហ្នឹងណាបាទអញ្ចឹងក៏គាត់ដូរឈ្មោះពីគណៈបកសំរងស៊ីមកជាគណៈបកភ្លើងទៀនឃើញទេបាទអាហ្នឹងយើងនិយាយពីប្រវត្តិគណៈបកភ្លើងទៀនហើយអឺសម្ដេចក្រមព្រះការនោះរូបគាត់ក៏ដាក់មានឯករាជ្យឯដាក់រូបមុខសម្ដេចក្រមព្រះនៅក្នុងមានឯករាជ្យណាអ្នកដែលគេមិនពេញចិត្តសម្ដេចក្រមព្រះគេចេះប្រអាប់ថាភ្នោចេតដីរបស់សម្ដេចក្រមព្រះណា គាត់ដោយសារច្បាប់ថ្មីហ្នឹងក៏ដូររូបមុខរបស់សម្ដេចក្រមព្រះនឹងចេញទៅដល់គណៈបពុនពេជ្រនឹងទៅទៅបាទខ្ញុំនឹកចាំបាទបាទរឿងរបស់ហ្នឹងណាហើយឥឡូវយើងនិយាយបន្តទៅគណៈបកភ្លើងទៀនឥឡូវនេះយើងឃើញការចូលរួមច្រើនកកដូចទឹកបាក់ទំនប់ចឹងនៅក្នុង ប្រទេសកម្ពុជា អំពីការលើកស្លាកការចូលរួមគ្រប់គ្រងនៅ តាមមូលដ្ឋានឯនឹង ចូលរួមគ្រប់គ្រងភ្លើងទៀន បាទហេតុអីពីព្រោះពួកគាត់មានជំនឿគាត់ជឿទុកចិត្តថាគណៈបកហ្នឹងគឺបង្កើតឡើងដោយលោកប្រធានស្ដីទីសំរងស៊ីហើយក៏មិនបានផ្លាស់ប្ដូរគោលដៅគោលការណ៍និមិត្តសញ្ញាទោះបីជាលោកប្រធានសំរងស៊ីបច្ចុប្បន្នគាត់ជាគណៈនៅជាមួយគណៈបកសង្គ្រោះជាតិជាមួយលោកប្រធានកម្មសខាក៏ដោយបាទគឺគាត់នៅតែមានជំនឿជឿជាក់ទៅលើគណៈបកភ្លើងទៀនឃើញទេឃើញទេមនុស្សដែលមានគេឈ្មោះល្អមនុស្សដែលមានគេឈ្មោះក៏អូបបាទ បាទអ្វីដែលខ្លួនបង្កើតហើយมันអាចសាបសូន្យបានទេឃើញទេស្នាដៃរបស់គាត់គឺมันអាចសាបសូន្យទេឃើញទេបាទទោះបីជាបច្ចុប្បន្នលោកប្រធានសំរងស៊ីគាត់មិនមែនជា ប្រធានគណៈបកភ្លើងទៀនក៏ដោយប៉ុន្តែបង្កើតឡើងដោយគាត់ហើយឃើញឃើញបាទអាគេឈ្មោះកោបរបស់គាត់ហ្នឹងគឺនៅតែមានមនុស្សស្រឡាញ់ជាពិសេសនៅក្នុងប្រទេសបាទគាត់រងចាំគាត់ទន្ទឹងមើលថាតើមានបកនយោបាយណាដែលធ្វើឲ្យគាត់ទុកចិត្តបាន លេងពួតបាក់ភ្លើងទៀនលើកផ្លាកមកឃើញគាត់នាំគ្នាឈូឆទៅចូលរួមបាទបាទអឺអាណែតបងទៅ Florida បាទឥឡូវខ្ញុំចូលនិយាយបន្តទៀតយកឧទាហរណ៍រឿងអ្នកដែលនិយាយថាអឺអឺទៅមានបកមួយចំនួនហ្នឹងទៅចូលរួមកំដរជូនផ្ដាច់ការបាទបាទឥឡូវខ្ញុំលើកឧទាហរណ៍បើយើងថាយើងថាអត់ចូលរួមបកភ្លើងទៀនខ្ញុំលើកឧទាហរណ៍បាទបងប្អូនគិតទៅបាទ យើងឧទាហរណ៍ថាមនុស្សមួយក្រុមមនុស្សមួយក្រុមហ្នឹងគាត់វង្វេងនៅក្នុងរូងភ្នំណាមនុស្សមួយក្រុមបាទមនុស្សមួយក្រុមហ្នឹងគាត់វង្វេងនៅក្នុងរូងភ្នំប៉ុន្តែពួកគាត់ហ្នឹងមានភ្លើងចន្លោះបាទមានភ្លើងចន្លោះគ្រប់គ្នាអាភ្លើងភ្លើងបំភ្លឺណាភ្លើងចន្លោះគ្រប់គ្នាបាទអញ្ចឹងគាត់ ពេលដែលមានភ្លើងចន្លោះហ្នឹងគាត់ក៏នាំគ្នាស្វែងរកច្រកឬក៏ចន្លោះណាមួយ ដែលអាចចាក់ចេញពីរូងភ្នំនឹងបានណាបាទ គាត់កំពុងតែរច្រករកន្លែងដើម្បីចាក់ចេញពីរូងភ្នំស្រាប់តែចន្លោះហ្នឹងវាអាលុតអស់ទៅភ្លើងវាអាលុតទៅបាទប្រឆេះបានតែត្រឹមហ្នឹងវាអាលុតបាទចេះបាទត្រឹមហ្នឹងវាអាលុតហើយពួកគាត់ក៏រកអត់ទាន់ឃើញដល់ពេលអញ្ចឹងល្ងឹតទាំងអស់គ្នាស្រាប់តែពេលនោះមានម្នាក់គាត់មានភ្លើងទៀនគាត់មានទៀនគាត់ដកទៀនមកគាត់អុជទៀនភ្លឺប្លង់ប្លង់ប្លង់ប្លង់ហើយគាត់ស្វែងរកផ្លូវចេញទៀតហ่ะអញ្ចឹងទៅវាមានអាចាស់ចាស់លេលើមួយចំនួនវាថាងាប់អាអាភ្លើងចន្លោះ ធំប៉ុណ្ណានៃរកជ្រក់ចេញឃើញផងហើយភ្លើងទៀនអុចប៉ុណ្ណឹងហើយរកជ្រក់អីឃើញណាអាវាចេះស្រែកចឹងទៅប៉ុន្តែអ្នកដែលព្យាយាមតស៊ូបាទគាត់អត់ឈប់ទេគាត់មានភ្លើងទៀនគាត់បន្តគាត់អុចរកផ្លូវតឃើញខ្ញុំប្រាប់នៅពេលដែលគាត់អុចភ្លើងទៀនរកផ្លូវចេញពីរូងភ្នំនឹងផុតណាអាមួយដែលវាដេកវាថាអាភ្លើងចន្លោះធំរកមិនឃើញផងទៅអីសង្ឃឹមអីភ្លើងទៀតអាហ្នឹងត្បោក្បាលចេញមកមុនគេ បាទចេញមកមុនគេ ហើយវារត់ទៅរកអ្នកកសែត រទៅជួបទូទួសម្ភារអូ ខ្ញុំនៅខាងក្នុងនឹងខ្ញុំវេទនាណាស់ខ្ញុំកាយដី ខ្ញុំហត់ណាស់សម្ភារបើថាអានោះទៅដើមសម្ភារមុនគេមកខ្ញុំប្រាប់អាមនុស្សអញ្ចឹងបាទអញ្ចឹងខ្ញុំថាកុំបែកវល់កុំបែកឆ្វេងសម្រាប់ណាអ្នកណាគិតអីគិតទៅបាទណាគិតអីលើលើអីគិតទៅបាទបច្ចុប្បន្នគឺខុសគ្នា អ្នកនៅ ខាងក្នុង គឺគាត់ត្រូវតែ មានសកម្មភាពណាមួយដើម្បីអឺ ទប់ទល់ទៅនឹងអំណាចផ្ដាច់ការរបស់ហ៊ុនសែនហើយបាទបាទដល់គេត្រូវតែធ្វើអញ្ចឹងហើយបាទបាទរេខ្ញុំប្រៀបធៀបទៅនឹងរឿងភ្លើងទៀនបើរឿងប្រើថ្មហ្នឹងថ្មហ្នឹងយើងប្រៀបធៀបចឹងក៏បានដែរបាទបើខ្ញុំជាការប្រៀបធៀបណាបាទហើយខ្ញុំចង់និយាយថាចេះហេតុអីបានជាមានភ្លើងទៀនទេមកពីនៅខាងក្នុងនឹងយើងអត់មាន អ្នកដឹកនាំអត់មានអ្នកណាធ្វើការទេបាទអត់មានទេយើងអត់មានសង្ឃឹមទេ យើងអត់សង្ឃឹមអ្នក ដឹកនាំនៅខាងក្នុងនឹងគាត់ដឹកនាំចលនាដឹកនាំកម្លាំងអីទេបាទបាទ3 4ឆ្នាំមកនេះយើងតាមសង្កេត មើលសកម្មភាពគឺអត់មានធ្វើអីកើតអត់ធ្វើអីកើតសោះតែម្ដងបាទបាទហើយយើងបន្ទោសគាត់ក៏អត់កើតទៀតបាទបាទអញ្ចឹងទៅយើងរងចាំយ៉ាងម៉េចណាអាអ្នកបន្ទោសវាជាបន្ទោសទៅអូសមរភូមិនៅខាងក្នុងហ្នឹងមកប្រយុទ្ធខាងក្នុងមកគេបិទមិនអោយអ្នកខាងក្រៅចូល រីឯអ្នកដែលនៅខាងក្នុងស្រាប់ក៏អត់ធ្វើការងារអត់ធ្វើសកម្មភាពទៀតណាហើយឥឡូវបើអត់មានភ្លើងទៀនបងប្អូនថាតើពួកគាត់ដែលចង់ធ្វើដែលចិត្តចង់ចូលរួមគាត់ទៅណាគាត់រត់ទៅណាឥឡូវខ្ញុំសួរបាទណាបាទបើអ្នកខាងក្នុងអ្នកដែលមានតំណែងមានអីហើយអត់ធ្វើអីផងហើយសួរអ្នកដែលចង់ធ្វើសកម្មភាពដែលចង់ចូលរួមណាចូលមានការផ្លាស់ប្ដូរចូលរួមឲ្យមានការបោះឆ្នោតណា ឲ្យមានការផ្លាស់ប្ដូររបបផ្ដាច់ការតែគាត់ធ្វើអីគាត់តែណាអ្នកនៅខាងក្នុងនោះមិនមែនគាត់មិនចង់ធ្វើទេប៉ុន្តែបើអ្នកដឹកនាំលេងពួយណោះទៅអីលកសយ៉ាំអីលោតកលូតអីណាលោតឡាំបដាអីណាណោះនេះបាទលែងលវីលវល់កូនចៅសកម្មជនខ្លួនឯងសូម្បីតែស្លាប់មិនទាំងចូលប៉ុនមិនទាំងផ្ញើសាររំលែកទុកមិនទាំងអីផងហើយតែដឹកនាំស្អីតែធ្វើស្អីបាទ អញ្ចឹងហើយដល់ពេលបងប្អូនឯគាត់ឃើញភ្លើងទៀនងើបឡើងហ្នឹងគាត់ជ្រងច្រាងគាត់សង្ឃឹមផ្ដោតក្តីសង្ឃឹមទៅលើភ្លើងទៀននឹងម្ដងទៅបាទអាហ្នឹងក្នុងក្នុងនេះហ្នឹងគឺខ្ញុំចង់បញ្ជាក់អញ្ចឹងសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាសកម្មជននៅក្រៅប្រទេសមួយរូបរបស់គណៈបកសង្គ្រោះជាតិបាទខ្ញុំអត់មានបញ្ហាទុំម្ដងទៅនឹងបកភ្លើងទៀនទេបាទពីព្រោះវាជាកម្លាំងដែលនៅខាងក្នុងដែលពួកគាត់អាចប្រមូលផ្ដុំគ្នាធ្វើសកម្មភាពនយោបាយបានរឿងអីដែលយើងទៅឈឺ រមាស់ឆ្អិតស្អិតទ្រូងអីជាមួយនឹងបាក់ភ្លើងទៀនបាទមានតែលើកទឹកចិត្តពួកពួកគាត់បន្តធ្វើពួកគោលដៅរបស់យើងហើយនឹងគោលដៅរបស់គណៈបកភ្លើងទៀនគឺដូចគ្នាយើងចង់បាន ការផ្លាស់ប្ដូរយើងចង់បានឲ្យមានសកម្មភាពនយោបាយទប់ទល់ទៅនឹងរបបហ៊ុនសែនមិនមែនគេធ្វើអីអរគុណសន្តិភាពអត់បានធ្វើអីទេណាចុះទៅណានៃចុះទៅ ស្ទាបកដោចុះទៅស្ទាបកែបណាចុះទៅបាទចុះទៅដុតដលោងដុតអីណាអីនោះបាទស្អីគេអ្នកធ្វើអីអ្នកនៅខាងក្នុងតែគាត់ចង់ធ្វើគាត់ទៅចូលរួមធ្វើអញ្ចឹងមិនកើតចេញអីរួចបាទបាទបាទអញ្ចឹងឥឡូវហ្នឹងអ្នកខាងក្នុងគាត់ចូលរួមជាមួយភ្លើងទៀនខ្ញុំអតែខ្ញុំគ្រប់ត្រតែបាទខ្ញុំគ្រប់ត្រពីពួកពួកខ្ញុំនៅខាងក្រៅនេះគឺខ្ញុំសកម្មភាពរបស់ខ្ញុំគឺ ប្រយុទ្ធយកសង្គ្រោះជាតិមកវិញបាទខ្ញុំអត់បោះចោលសង្គ្រោះជាតិទេខ្ញុំមិនទៅណាចោលលោកប្រធានសំរងស៊ីទេបាទការតស៊ូរបស់គាត់ទៅណាគឺខ្ញុំដើរតាមគាត់ហើយបាទឥឡូវគាត់កំពុងតែប្រយុទ្ធទាមទារយកគណៈបកសង្គ្រោះជាតិទៅលើឆាកអន្តរជាតិយើងចូលរួមធ្វើការជាមួយគាត់ហ្នឹងហើយហើយណូនក្រុងសួងបាទខ្ញុំបកស្រាយប៉ុណ្្នឹងអត់ចំទេខ្ញុំមិនដឹងនិយាយថាម៉េចចង់ខ្ញុំត្រូវមាត់មែនបាទហ្នឹងហើយបាទ អឺដល់ពេលអញ្ចឹងអឺពួកខ្ញុំទៀមទាបាទតកតងទៅនឹងអឺក្រមអឺមន្ត្រីទទួលភារកិច្ចការបរទេសអាមេរិកហ្នឹងបាទយើងតាក់ទងពួកគាត់ជាលក្ខណៈការទូតបាទជាមួយនឹងការចំអល់បង្ហាញរបស់លោកប្រធានអញ្ចឹងយើងនៅតែបន្តទៀមទាយកគណៈបកសង្គ្រោះជាតិត្រឡប់មកវិញនឹងឯងបាទរីឯអ្នកនៅខាងក្នុងស្រុកឲ្យពួកគាត់ធ្វើអីធ្វើទៅយើងកុំ ទៅលូកលាន់កុំទៅពងបាក់ទឹកចិត្តកុំទៅអីបាទខ្ញុំ មានតែកោតសរសើរទៅនឹងអ្វីដែលគាត់បានធ្វើពីព្រោះថាយ៉ាងហោចណាស់យ៉ាងហោចណាស់ក៏គាត់អាចមានទីតាំងឈរនៅតាមមូលដ្ឋានដែរបាទឃុំ សង្កាត់ហ្នឹងយ៉ាងហោចណាស់ក៏មានអ្នកអ្នកមានអឺគោលនយោបាយ ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិនៅក្នុងសង្កាត់ ក្នុងឃុំដែរបាទរំពឹងអីហ្នឹងចៅសង្កាត់ឃុំស្រុករបស់គណៈបកប្រជាជននឹងរំពឹងអីហ្នឹងបាទបាទហើយបាក់ភ្លើងទៀនបើសិនជាគាត់ បានជាប់ ជាចៅសង្កាត់ខ្ញុំខ្ញុំមិនជឿថាគាត់បាទបើកបិទភ្នែកមើលទុកវេទនារបស់ប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ដូចគណៈបកអឺ ប្រជាជននេះបាទយើងធ្លាប់ឃើញហើយស្អីគេកញ្ញារ៉ូសិតដែរបច្ចុប្បន្នហ្នឹងគាត់គាត់ចូលរួមភ្លើងទៀនហើយយើងឃើញហើយការងាររបស់គាត់គាត់មិនមែនលំលំលេងលេងទេគាត់ការងាររបស់គាត់គឺដឹងសាច់ការទូនាទីរបស់គាត់គឺដើម្បីបំរើប្រជាពលរដ្ឋមិនមែនដើម្បីបំរើលុយដើម្បីបំរើបាក់ដូចពួកគណៈបព្វជិជននេះទោះបីជាគាត់នៅបាក់ភ្លើងទៀនក៏ដោយបើសិនជាគាត់ជាប់ជាចៅសង្កាត់ដើម្បីបំរើប្រជាពលរដ្ឋដូច្នេះខ្ញុំអពីព្រោះគោបំងខ្ញុំ ចូលរួមគណៈបកសង្គ្រោះជាតិក៏ដោយចូលរួមកន្លែងណាក៏ដោយគឺខ្ញុំចង់ឲ្យខ្មែរយើងជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅក្រីក្រនោះគឺគាត់មានសិទ្ធិមានសេរីភាពហើយរស់នៅវាបានស្មើមុខស្មើមាត់នៅនៅក្នុងច្បាប់តែមួយមិនមែនច្បាប់ស្តង់ដារ2ណាគោលបំណងខ្ញុំចង់បានអញ្ចឹងខ្ញុំចង់បានចៅសង្កាត់ទាំងអស់ឲ្យមានគោលចំហដូចរ៉ូសិតអញ្ចឹងបាទទោះបីជាគាត់មកបាក់ណាក៏ដោយបាក់ជួងក៏ដោយឲ្យតែគាត់ បដិញ្ញាបំរើប្រជាពលរដ្ឋដូចរោសិនណាបាក់ជួងដែរខ្ញុំគ្រប់ត្រដែរ LDP ក៏ដែរបាទបាទវាអញ្ចឹងគឺខ្ញុំចង់ឃើញអញ្ចឹងបាទយើងមិនមែនទៅជន់ជើងអីអ្នកប្រជាធិបតេយ្យដូចគ្នាទេបាទអត់អញ្ចឹងទេបាទហ្នឹងហើយបាទហើយអញ្ចឹងខ្ញុំចង់និយាយចំណុចហ្នឹងបាទហើយខ្ញុំដូចខ្ញុំថាអញ្ចឹងចៅសង្កាត់ណា តំណាងរាជណាបាទបើសិនជាយើងនៅក្នុងតំបន់យើងឧទាហរណ៍យើងឃើញបងប្អូនអឺកម្មករកម្មការនេះនៅជាពិសេសកម្មការនេះនៅអឺបុគ្គលិកយើងនិយាយចំទៅបុគ្គលិករបស់បនលបែងកាស៊ីណូ Naga គាត់ឈរទៀមទីណាបាទនៅ ក្នុងសង្កាត់អីសង្កាត់ណាខ្ញុំមិនដឹងទេសង្កាត់តលេបាសាក់អីក៏សង្កាត់អីខ្ញុំមិនដឹងទេបាទកន្លែងហ្នឹងយើងជាចៅសង្កាត់យើងជា ក្រុមប្រឹក្សាឃុំសង្កាត់យើងទៅសួរសុខទុក្ខពួកគាត់ណា ទៅជួយដោះស្រាយពួកគាត់ពួកគាត់ បានបោះឆ្នោតឲ្យយើងធ្វើជាតំណាងឲ្យគាត់ហើយបាទអញ្ចឹងឥឡូវពួកនឹងមានអ្នកណាអើទៅ មានអ្នកណាអើទៅ បាទអាញាធរទៅដល់ធ្វើបាបពួកគាត់ទៅចាប់គាត់ចំនួនរវាងបុគ្គលិកហើយនឹងតកែកាស៊ីណូវា ទៅជាចំនួនទៅជាមួយអាញាធរទៅវិញវាឈួតអញ្ចឹងទៅវិញណាបាទកាត់តលេបាសាអរគុណណាមកចិញ្ចិញបាទបាទវាទៅជាឈួតអញ្ចឹងណាណាណាបាទពួកកម្មករ បងប្អូនទាំងអស់ហ្នឹងគាត់តែ មានចំនួនស្អីជាមួយអាអាញាធរលេលើហ្នឹងគាត់ចំនួនគាត់តវ៉ាជាមួយនឹងតកែរោងតកែកាស៊ីណូតាហើយមិនទៅចាត់ចាត់ទុកពួកគាត់ទៅជាសត្រូវទៅលៀបពណ៌គាត់ទៅជាអីអាណាបដិវត្តពណ៌បដិវត្តពណ៌ម៉ែវាហ្នឹងណាបាទហ្នឹងភាសាដែលគេនិយាយភាសាអ្នកស្រុកហ្នឹងបាទមិនមែនភាសាអសរុទេហ្នឹងបាទបាទបាទបដិវត្តពណ៌ម៉ែវាហ្នឹងបាទហ្នឹងហើយ បាទតែចោតគ្នាអញ្ចឹងហើយគ្នាទៀមទាមើលចំណុចគ្នាទៀមទាប្រហែលចំណុចហ្នឹងមិនដោះស្រាយឲ្យគ្នាទៅហៅតកែនឹងមកនិយាយចរចាគ្នាទៅ ក្នុងនាមយើងជាអាញាកដាលទៅបាទបាទទៅចោតប្រកាន់លៀបពណ៌គ្នាបដិវត្តពណ៌រហូតទៅដល់ថ្នាក់ចោតថាអ្នកដែលមានផ្ទៃពោះហ្នឹងក៏ចូលរួមនៅក្នុងយុទ្ធសាស្ត្ររបស់បដិវត្តពណ៌គាត់ចោះអាវាហ្នឹងខ្នងគោមណាអាហ្នឹងយុទ្ធសាស្ត្រស្អីដែរហ៎ អាខ្នងគោមហ្នឹងអាហ្នឹងស្អីគេអាហ្នឹងអាហ្នឹងយុទ្ធសាស្ត្រស្អីគេដែរហែងចោតគេអ្នកមានផ្ទៃពោះហ្នឹងថាគេនឹងយុទ្ធសាស្ត្ររបស់ក្រមបដិវត្តពណ៌ហូចចុះហែងខ្នងគោមហ្នឹងហែងយុទ្ធសាស្ត្រស្អីគេអាហ្នឹងយុទ្ធសាស្ត្រស្អីគេអាអាណាអាកូនយួនហ្នឹងបាទបាទហើយឥឡូវអឺ បាទអញ្ចឹងមកថាក្នុងក្នុងបើសិនជានៅអាមេរិកវិញនៅពេលដែលមានប្រជាពលរដ្ឋតវ៉ាទាមទារនៅតំបន់ណាមួយអញ្ចឹងវាជាឱកាសរបស់តំណាងរាស្ត្រឱកាសរបស់អីហ្នឹងដែលគេចោះទៅសួរទុកទុកបង្ហាញស្នាដៃបង្ហាញអំពីការឈឺឆ្អាលរបស់គេដែលដែលគេជាអ្នកជាប់ឆ្នោតដោយសាររាស្ត្រ ជាជននៅតំបន់ហ្នឹងបោះឆ្នោតឲ្យយើងដូចនៅ Naga World យើងបាទសង្កាត់អីហ្នឹងបាទគឺត្រូវចុះទៅសួរសុខទុក្ខពួកគាត់បាទជួយរកដំណោះស្រាយឲ្យគាត់ហើយបើនៅអាមេរិកវិញបាទ នៅតាមតំបន់នៅទឹកសាសអញ្ចឹងមានអញ្ចឹងគឺតំណាងរាជទឹកសាសគេមកសួរ គេមកធ្វើរបាយការណ៍គេមកយកចំរៀបចំធ្វើឲ្យទៅហៅអីហ្នឹងបាទចូលប្រជុំសភាហៅយើងឃើញយើងឃើញយើងឃើញសមាជិកសភាអាមេរិកកោះហៅប្រធានក្រុមហ៊ុន Facebook កោះហៅអីមកសួរចម្លើយដេញដោលឃើញឆ្លើយឆ្លើយយ៉ាងឡើងឡើងឡើងស្លេកមុខដែរណាបាទប៉ុន្តែ ប៉ុន្តែស្រុកនេះវាអត់បាទស្រុកស្រុកស្រុកយើងវាអត់អញ្ចឹងបាទវាទៅទាំងអស់បាទពួកហ្នឹងវាក្រោមអំណាចរបស់តកែហើយតកែណាកាពិតប្រកបហ្នឹងមិនមែនជនជាតិស្អីម៉ាឡេស៊ីណាបងប្អូនតកែណាកាពិតប្រកបហ្នឹងជនជាតិខ្មែរយើងហ្នឹងឯងបាទបច្ចុប្បន្នផ្កាយ6បាទបាទហ្នឹងតកែពិតប្រកបរបស់ណាកាហ្នឹងហើយបាទអីមួយផងអូខេ There you go. No, no, no, no. no. Huh? Mm. Over there. Over there. បាទអឺឥឡូវអស់ហើយបាទខ្ញុំអីគេយើងមិនគិតគូរមជ្ឈុំឯអាមនុស្សអត់គ្រប់ទឹកតែចងេងចងាងបាទឈប់តវ៉ាទៅគេឲ្យផ្ទះគេឲ្យផ្ទះគេឲ្យឡានហ្នឹងអីបងបងឯងកាហ្នឹងមិនទៅសុំវាទៅលោកបានផ្ទះបានឡានប៉ុន្តែអាអ្នកដែលថា ចង្អេងចង្អាហ្នឹងវាជីតុកតុកទេណាបងជីកក3ទេណាបាទសេនាមុខបុព្វារូនីហើយនឹងដុល្លារបាទអ៊ំដុល្លារបាទជំរាបសួរអ៊ំអ៊ំដុល្លារលក់សំភារៈបាទក្តាមស្រែបាទអត់ទេបងប្អូនមានអឺសំណួរមានអីទេបាទបើអត់មានទេខ្ញុំប្រហែលជាបញ្ចប់ហើយខ្ញុំអត់សូវនិយាយបានច្រើនទេបាទព្រោះយើងម្នាក់ឯង ម្នាក់ឯងប្របាច់ប្របោចម្នាក់ឯងប្រកែគឺមានតែសម្ដេចឡុងហើយនៅលោកគ្រូសនតារាទេបាទខ្ញុំបើអត់ដៃគូទេនិយាយបានយូរទេបាទមែនហ៊ុនសែននេះ ស្ដាយគេដីដូនតាខ្មែរមែនហ៊ុនសែននេះម្នាក់នឹងមានអំណាចជាហ៊ុនសែនហៅផ្កាយ6ហ៊ុនសែនផ្កាយ5ទេបាទហ៊ុនសែនផ្កាយ5ទេមានម្នាក់ទៀតផ្កាយ6ហ្នឹងតកែពិតប្រកបបាទ បាទអឺឈួតឈួតមែនអីស្អីគេអ្នកតាមដានឥឡូវឥឡូវនេះបាទបាទត្រូវហើយបងតំណាងរាស125កៅអីបាទ100% 100% 125កៅអីបាត់មុខតាណាបាទមិនហ៊ាន បាទមិនហ៊ាន ជាមួយផ្កាយ6បាទ បាទអូខេហេងមួយហងបើជាប់ភ្លើងទៀនខ្ញុំសុំធ្វើមេភូមិមួយអាណត្តិអូអឺមអត់សុំពួកខ្ញុំទេតែសុំពីប្រជាពលរដ្ឋបាទទៅសន្យាជាមួយគាត់ទៅចូលរួមសកម្មភាពជាមួយបាក់ភ្លើងទៀនណាណាបាទបើយើងចង់ធ្វើជាមេភូមិចង់អីចឹងទៅនឹងយើងទៅសុំពីប្រជាពលរដ្ឋសុំការទុកចិត្ត ពីប្រជាពលរដ្ឋឲ្យគាត់បោះឆ្នោតឲ្យបងអញ្ចឹងណាបងហេងមួយហងថ្ងៃទៅធ្វើជាតំណាងរបស់បកភ្លើងទៀនទៅចូលរួមទៅខ្ញុំមិនដឹងទួលនីតិយ៉ាងណាទេប៉ុន្តែយើងចូលរួមចាប់ដើមដំបូងយើងចាប់ដើមចូលរួមអញ្ចឹងទៅហើយយើងសុំ អឺស្លឹកឆ្នោតពីប្រជាពលរដ្ឋបាទហ្នឹងហើយបាទអាហ្នឹងគឺយើងបន្ទាប់ពីយើងសន់សុំហើយគឺយើងសន្យាជាមួយគាត់ណាបើថាយើងចប់ហើយយើងរៀបចំយ៉ាងម៉េចភូមិហ្នឹងថារៀបចំយ៉ាងម៉េចអីយ៉ាងម៉េចយើងសន្យាមួយគាត់ទៅណាប៉ុន្តែប្រយ័ត្នទៅជាប់ហើយអត់ធ្វើតាមសន្យាបាទហ្នឹងគាត់បោះឆ្នោតតម្លាក់វិញហើយបាទបាទហ្នឹងហើយសំហៀងផ្កាយ6ត្រូវហើយបាទបាទមានសំណួរសួរថាខែ5ហ៎ បងមានពេលទៅជួបគ្នាហូបបាយអាខែ5បងទៅមានពេលអូឲ្យតែមកអត់បញ្ហាបាទហូបបាយនៅមកឯងចូលហាងញ៉ាំកែបឆាទៀតបាទអត់ទេបងឡុងគាត់ឡាយដែរគាត់ឡាយក្នុងឡានបាទណាគួងស្រស់ជួនកាលបងឡុងគាត់អត់សូវឡាយស្មើហ្នឹងបាទពីរបីថ្ងៃទៀតឃើញគាត់ហើយខ្ញុំ អត់ទៀងដែរបងឡុងគាត់ឡាទៀងឥឡូវបាទបាទហ្នឹងហើយបាទអឺប៉ូនអីគេប៉ូនសា01ផ្កាយ6គឺប្រពន្ធហ៊ុនសែនបាទហឹមហឹមអើយសឹមសារ៉ាត់អើយសំនឹងស៊ីតបោកលុយស្អីហ៎បើហ៊ុនសែនប្លន់ប្លន់នៅមុខមុខអីមិនថាប្លន់ទឹកប្លន់ដីប្លន់ព្រៃប្លន់រ៉ែ ប្លន់បឹងណែបឹងកក់បឹងអីសួរជំទាវលេងសុធារីមើលបាទបឹងកក់បឹងអីហ្នឹងសិតតែទឹកភ្នែករបស់ពួកគាត់ហើយបាទបាទបាទកុំនិយាយរឿងបោកលុយប្រជាពលរដ្ឋដែលគាត់ចូលរួមលុយឲ្យលោកប្រធានសំរាសីគឺចូលចេញពីបេះដូងអាក្អូនមិនមែនទៅគម្រាមមិនមែនទៅសឡុតយកឲ្យពួកគាត់ទឹកភ្នែកលើកដៃថ្វាយអង្គម លើករូបថតទាំងពីរអ្នកប្តីប្រពន្ធមកវាធ្វើមិនឃើញទៀតណាបាទហ្នឹងតែប្លន់ស្រស់ស្រស់ណាបាទបាទរីឯលោកប្រធានសំរងស៊ីគឺពួកគាត់មកចូលរួមហ្នឹងណាបាទគឺបេះដូងបាទមិនត្រឹមហុចតែថាវិការនេះគឺហុចទាំងបេះដូងអ្នកខ្លះហ្នឹងគាត់ថាចាំបានមានឱកាសបានជួបផ្ទាល់អញ្ចឹងបានហុចឲ្យផ្ទាល់អញ្ចឹងគាត់រំភើបគាត់សប្បាយចិត្តណាបាទអូបានប៉ះដៃលោកប្រធានបន្តិចហ្នឹងគាត់សប្បាយចិត្តណាគាត់គាត់រំភើបចិត្តណាបាទដល់ ដូចគ្នាគុំថាតែពួកគាត់ដែលចូលរួមបាទខ្ញុំដែលជាសកម្មជនរបស់គាត់ហ្នឹងក៏រំភើបចិត្តដូចគ្នាដែរបាទនៅក្បែរគាត់ហ្នឹងបាទពីព្រោះយើងស្រឡាញ់វិរៈភាពហើយនឹងការតស៊ូជាពិសេសអ្វីដែលគាត់មានណាហើយអ្នកដតីមិនមានគឺភាពស្មោះត្រង់សម្រាប់ ប្រជាពលរដ្ឋខ្មែរបាទភាពស្មោះត្រង់របស់លោកប្រធានសមរស៊ីទៅនឹងប្រជាពលរដ្ឋខ្មែរគឺមិនមានអ្នកណាដែល តែមេដឹកនាំណាដែលយើងអាចប្រៀបបានទេយើងខ្ញុំនិយាយតែមេដឹកនាំខ្ញុំជឿថាមានតំណាងរាអ្នកដែលនៅក្បែរក្បែរគាត់ហ្នឹងក៏បេះដូងគាត់ស្មោះដោយលោកប្រធានអញ្ចឹងបាទបាទនៅក្បែរគាត់បានហូបប្រសប្ថ្ងៃប៉ុន្តែខ្ញុំចង់និយាយក្នុងភាព ជាមេដឹកនាំកម្ពូលមួយរូបបាទខ្ញុំអត់ឃើញមេដឹកនាំណា ដែលមានភាពទឹកចិត្តស្មោះត្រង់ជាមួយ នឹងជាតិជាមួយនឹងប្រជារាស្ត្រប្រជាពលរដ្ឋខ្មែរស្មើនឹងលោកប្រធានសំរងស៊ីនេះជា ការមើលឃើញពីទស្សនៈរបស់ខ្ញុំហើយខ្ញុំក៏គិតថាបងប្អូនដែលចូលរួមទស្សនានេះក៏មានគំនិតមិនខុសពីខ្ញុំដែរបាទបាទឥឡូវអរគុណបងប្អូនបាទហ្នឹងហើយបាទបាទអត់មានសំណួរមានអីខ្ញុំតិចទៀតនឹងបញ្ចប់បាទបាទបាទសំខាន់យើងមិនអាចប្រើពាក្យបោកលុយបានទេបងប្អូនបាទ ពាក្យថាបោកលុយហ្នឹងដូចថាយើងទៅប្រាប់គេណាបាទយើង ទៅប្រាប់គេថាអូយើងចង់ទៅអឺយកយកលុយនឹងទៅទិញផ្ទះឲ្យបងប្អូនអញ្ចឹងទៅយើងទៅយកលុយគេទៅបាត់ណាបាទហ្នឹងគេថាបោកហើយបាទប៉ុន្តែបើយើងយកលុយទៅយើងទៅទិញឥដ្ឋយកទៅទៅទិញតសៃដែកទៅទិញស៊ីម៉ង់បាទរៀបចាក់បាទរៀបចាក់ប៉ុន្តែវាអត់ទាន់ចប់អាហ្នឹងមិនមែនបោកទេបាទអាហ្នឹងមិនមែនបោកទេបាទយើងកុំ កុំឲ្យពួកនឹងវាចេះតែឈួតណាបាទបាទបាទបាទបាទត្រូវហើយបាទសម្រាប់លុយផ្ទាល់ខ្លួនលោកប្រធានសំរងស៊ីគាត់ចាយមិនអស់ទេប្រាក់ខែរត្រៃរបស់គាត់ច្រើនណាបាទគឺមួយជីវិតគាត់ទាំងលោក ប្រធានទាំងលោកជំទាវបាទគឺមួយជីវិតគាត់ប្រាក់ខែរត្រៃរបស់គាត់ទាំងពីរនោះណាបាទ វាច្រើនជាងប្រាក់ខែអ្នកធ្វើការនៅអាមេរិកនេះ4 5ដងបាទបាទប្រាក់ខែយើងអ្នកធ្វើការធម្មតានោះ4 5ដងព្រោះយើងនិយាយពីប្រាក់ខែ retraite របស់គាត់ហើយប្រាក់ខែ retraite របស់គាត់ហ្នឹង មានន័យយ៉ាងម៉េចគឺប្រាក់ខែហ្នឹងគេបើកមួយជីវិតណាមួយជីវិតបាទមួយជីវិតហើយអានឹងគេអត់បូកបញ្ចូលថ្លៃឆ្នាំថ្លៃព្យាបាលទេបាទបាទអញ្ចឹងមិនថារដ្ឋគេគេមាន គម្រោងទុកឲ្យប្រជាពលរដ្ឋគេអានឹងយើងនិយាយបារាំងក៏ដូចអាមេរិកចឹងគេមានកញ្ចប់ថវិកាទុកឲ្យប្រជាពលរដ្ឋគេដែរដែលចាស់ទៅណាបាទដែលចាស់ទៅនឹងគឺរស់បានដោយស្រួលយើងឃើញចាស់ចាស់ស្រុកខ្មែរលោកហើយទៅសុំទានតាមមាត់ទន្លេទៅសុំទាននៅភ្នំតាម៉ៅទាំងខ្សែទាំងខ្សែ បាទសុំបីតាកូនក្មេងណាបាទស្រុកនេះអត់មានកូនក្មេងទេណាកូនក្មេងគេយកទៅមណ្ឌលអប់រំឥឡូវនឹងឃើញមកឈោអីសុំ ទៀនកដាផ្លូវនោះគេយកទៅឲ្យរៀនទៅបដិបដាលឲ្យរៀនបាទឲ្យរៀនឲ្យចេះឲ្យគេរកការងារឲ្យធ្វើទៀតពេលរៀនចប់ទៅចេញទៅណាបាទគេអត់មានទុកឲ្យកូន អាគៀងអនាគតកូនចៅ គេអីមករស់នៅកណ្ដាលអីអីរស់នៅតាមដងផ្លូវដូចហ៊ុនសែនអញ្ចឹងទេហ៊ុនសែនមិនមែនកូនវាមិនមែនចៅវាចង់អាណាលក់ផ្កាតាមផ្លូវភ្លើងស្តុបមកម្ដងម្ដងរត់កាត់មុខឡានប្រឈមនឹងគ្រោះថ្នាក់ ទូចទូចទូច7 8ឆ្នាំឯងលក់ផ្កាលក់អីបាទលក់កសែតលក់អីហ្នឹងបងប្អូនដែលកំពុងជិះក្នុងឡានបើសិនជាបានស្ដាប់ខ្ញុំពេលហ្នឹងមើលទៅបាទបាទគ្រប់កន្លែងភ្លើងស្តុបទាំងអស់តែមានសិតតកូនក្មេង បាទបាទគេអត់ទុកឲ្យកូនចៅគេរស់នៅអញ្ចឹងទេ បាទគេប្រមូលយកទៅមានកន្លែងរៀនហូបចុកគ្រប់គ្រាន់បាទរហូតដល់រៀនចប់ហ្នឹងគេរកការងារឲ្យធ្វើទៀតណា បាទហើយខ្ញុំចង់និយាយពីរឿងលោកប្រធានហើយនិងលោកជំទាវវិញប្រាក់ខែរត្រៃរបស់គាត់ហ្នឹងគេហៅប្រាក់ចូលនិវត្តន៍ហ្នឹងណាបាទបាទបាទគឺគេបើកឲ្យរៀងរាល់ខែរហូតដល់ដល់មួយអស់មួយជីវិតបាទប្រាក់នឹងចាយមិនអស់ទេ ហើយដោយសារតែការងារគាត់ការងារគាត់ទាំងពីរអ្នកប្តីប្រពន្ធនឹងតាំងពីគាត់នៅធ្វើការគឺគាត់ធ្វើការបានប្រាក់ខែច្រើនប្រាក់ខែច្រើនមែនតើបាទប្រាក់ខែច្រើនមែនតើហើយ ស្រុកនេះប្រាក់ខែច្រើនយើងបង់ពន្ធឲ្យរដ្ឋក៏ច្រើនដែរបាទអញ្ចឹងបង់ពន្ធឲ្យរដ្ឋច្រើនហ្នឹងពន្ធហ្នឹងលុយដែលគេកាត់យកពីយើងហ្នឹងណាមួយចំណែកគេយកទៅទ្រទ្រង់អឺថវិកាសង្គមកាត់ថវិកាសង្គមហ្នឹងគឺសម្រាប់ជួយគ្រប់ផ្នែកជួយបលិសបងប្រាក់ខែឲ្យបលិសហ្នឹងផ្នែកសន្តិសុខបាទបងបលិសបងតាហាននិយាយអឺបងសម្រាប់ចាស់ជរា បាទអញ្ចឹងឧទាហរណ៍ថាយើងបង់ពន្ធក្នុងមួយខែ1000ដុល្លារនេះឧទាហរណ៍ទេមិនមែនមិនថាម្នាក់ម្នាក់គេកាត់1000ទាំងអស់ទេវាតាមទឹកលុយយើងធ្វើការយើងបង់ពន្ធក្នុងមួយខែ1000អញ្ចឹង គឺរដ្ឋគេបែងចែកអូក្នុង1000ហ្នឹងគឺកាត់យកទៅ100យកធ្វើនេះ100ទៀតយកធ្វើនោះអញ្ចឹងទៅហើយគេទុកមកចំណាយសម្រាប់អ្នកដែលបង់ពន្ធហ្នឹងពេលចាស់ទៅលុយហ្នឹងគឺគេបើកឲ្យត្រឡប់មកវិញគឺបើកឲ្យយើងដូចប្រាក់ខែគេចិញ្ចឹមយើងវិញអញ្ចឹងបាទពេលយើងចាស់ទៅ នឹងបាទលុយហ្នឹងណាបាទចឹងខ្ញុំចង់ប្រាប់អាពួកអាឈួតដែលវានិយាយថាអីបោកលុយបោកអីហ្នឹងបាទលោកប្រធានបាទបាទគាត់និយាយទៅថាវិការគាត់អត់ដែរមានបញ្ហារឿងថាវិការអីគាត់ចង់បានលុយតតែធ្វើអីចឹងទេវាមិនវាផ្ទុយពីហ៊ុនសែនណាទ្រព្យសម្បត្តិមហាសាលហើយណាបាទវានៅតែមកមកមកមកមកមកគៀមធ្វើបាប ពីកម្មករក្មេងៗស្រីស្រីប្រហែលអ្នកនៅនៅនាការខាងមុខហ្នឹងគ្នាទៀមទាអីទៀមទាប្រហែលហ្នឹងវាចំណាយអស់ប្រហែលហើយលុយវាមានប្រហែលហ៎បាទលុយវាមានប្រហែលពាន់លានគ្រួសារហ្នឹងមិនក៏មិនដោះស្រាយឲ្យគ្នាណាបាទបាទលុយបាទវានិយាយទៅគាត់តែរឿងប៉ុណ្ណឹងសោះវាមិនដោះស្រាយខ្ញុំថាបងប្អូនសង្ឃឹមដែរសង្ឃឹមស្អីបាទបាទ អើយកុំហៅលោកអូន បាទគ្រប់ត្របាទកុំហៅខ្ញុំលោកអូន ហៅឈ្មោះទៅ បងរិចអីហ្នឹងហៅតែដាលេដាលេអញ្ចឹងទៅ បាទហៅលោកប្អូនលោកបងអីហើយបើជួបខ្ញុំកុំហៅសម្ដេចទេសម្ដេចហ្នឹងព្រាងាលេងសើចទេបាទខ្ញុំអត់ខ្ញុំអត់ស៊ីចូលដោយពួកហ៊ុនសែនទេណាបាទបាទសំខាន់គឺយើងគោរពស្រឡាញ់រាប់អានគ្នាអាហ្នឹងឯងជាសំខាន់នោះបាទ បាទហើយមិនបាច់ហៅខ្ញុំលោកទេលោកអើយបាទខ្ញុំអៀនអត់ហ៊ានទទួល បាទអត់ហ៊ានទទួលខ្ញុំអៀនខ្លួនណាបាទបាទបាទបាទគ្មានអ្នកណាងាប់ទៅយកលុយទៅជាមួយទេបាទហ្នឹងហើយបាទកុំព្រួយបាទអញ្ចឹងបើថាហេតុអីក៏វាមិនដោះស្រាយជូនដល់កម្មករអាទ្រព្យសម្បត្តិមហាសាលរបស់ប៉ុណ្ណឹង បាទកាត់បងតិចទួចដោះស្រាយឲ្យពួកគាត់ទៅណាបាទហើយក៏ចិត្តខ្មៅវាក៏ថ្លើមខ្មៅល្មេះហើយវាមិនដែលមានមិនដែលឃើញបាទយើងមិនដែលឃើញបាទបាទបាទបាទហ្នឹងហើយបាទអឺសំណាងលីបាទលោកប្រធានសំឡងស៊ីគាត់លះបង់ច្រើនណាស់ដើម្បីជាតិនិងប្រជាប្រដ្ឋខ្មែរខ្ញុំ អំណរអគុណដល់លោកធានណាស់ដែលហ៊ានលះបង់ ដើម្បីមាតុភូមិខ្មែរបាទបាទដូចគ្នា បាទខ្ញុំដោយសារតែខ្ញុំមានអំណរអរគុណនឹងឲ្យបានជាខ្ញុំឃើញការឃើញគាត់ធ្វើការឃើញគាត់តស៊ូនឹងគឺខ្ញុំដាច់ចិត្តថានៅស្ងៀមមិនបានគឺខ្ញុំនឹងបាទចូលរួមជួយគាត់បាទបាទខ្ញុំចូលរួមជួយគាត់គាត់ខ្ញុំអាចជួយអ្វីគាត់បាន គឺខ្ញុំជួយហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាដែលស្ដាប់ហ្នឹងគឺគិតដូចខ្ញុំអញ្ចឹងណាបាទ យើងស្ដាយធនធានដែលកម្ររបស់កម្ពុជាយើងសម្រាប់មនុស្សដែលស្មោះត្រង់នឹងជាតិដូចលោកប្រធានសាមគ្គីដូច្នេះក្នុងពេលដែលគាត់មានវត្តមានបាទនៅតស៊ូជាមួយយើងណាបាទយើងត្រូវតែ ចូលរួមជួយគាត់បាទចូលរួមជួយគាត់ហើយមិនមែនជួយគាត់ដើម្បីគាត់ទេគឺជួយគាត់ដើម្បីជាតិយើងទាំងអស់គ្នាជួយគាត់ដើម្បីប្រទេសកម្ពុជាយើងទាំងអស់គ្នាបាទដើម្បីប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាមិនមែនជួយគាត់ដើម្បីគាត់ទេព្រោះគាត់អត់មានចង់បានអីពីបងប្អូនប្រជាពលរដ្ឋទេបាទបាទ បាទបាទបាទហ្នឹងហើយបាទបងមិត្តម៉ានបងឯងមកជួបខ្ញុំថ្ងៃ26បងបងឯងកុំនិយាយថាអីចង់ជួបចង់ជួបម្ដងអីអត់ទេបងឯងត្រូវមកឥឡូវបងឯងកុំនិយាយតែមាត់ថ្ងៃ26មកជួបគ្នានៅវត្តថ្មីហ៎បងបាទខ្ញុំពងអឺ ត្រូវការមនុស្សមកជួយផងមកឯងបាទបងមិត្តម៉ានបាទបាទខ្ញុំគ្រប់ក៏សូមពៀវនាវម្ដងទៀតណាបងប្អូនណា បាទបងប្អូនអាចចូលរួមឲ្យបានច្រើន បាទឲ្យបានច្រើន នៅថ្ងៃ26ចំ ថ្ងៃសៅរ៍ខាងមុខនឹងដើម្បីចូលរួមអឺវេទិការបស់លោកប្រធានស្ដីទីសំរងស៊ីបាទនៅថ្ងៃ26ម៉ោង2:30នាទីនៅវត្ត ព្រះកែវមរកតហៅវត្តថ្មីបាទអាស័យថានៅទីនឹងឯងបាទ206 Cherokee Port Flower Mound Texas បាទហើយខ្ញុំនឹងយករូបនេះផុសនៅលើ Facebook របស់ខ្ញុំបាទខ្ញុំដាក់ឲ្យជាប់ឲ្យឃើញនៅលើហ្នឹងបងប្អូនចង់មើលចង់ឃើញបាទរូបហ្នឹងខ្ញុំនឹង pin pin ជាប់នៅលើ Facebook បាទដើម្បីបងប្អូនស្រួលរកមើលបាទបាទហ្នឹងហើយបាទបងប្រផានីកិនខ្ញុំក៏សង្ឃឹមថាបង បានមកដែរណាបងបាទបាទ បាទឥឡូវនាឡិកា3លានហ្នឹងបង KA កពតនាឡិកា3លានហ្នឹងអាហ្នឹងតែមួយគ្រឿងទេណាបាទហើយនាឡិកាហ៊ុនសែនមានប្រហែល7 8គ្រឿងតែតម្លៃរាប់លានណាបាទហ្នឹងហើយបាទអូខេអញ្ចឹងអឺខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹងជជែកបាច់បោយជាមួយបងប្អូនកុំឲ្យស្ងាត់ប៉ុណ្្នឹងទេ បាទអញ្ចឹងសូមអរគុណសូមជម្រាបលា សូមបងប្អូនឲ្យបានចូលរួមគ្រប់គ្រងទូទួមនេតការបាទអឺដែលខ្ញុំសូមជូនពរបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខអឺសុខភាពល្អទាំងអស់គ្នា បាទគ្រប់ក្រុមគ្រួសារបាទ បាទហ្នឹងហើយអរគុណណាមីងសៅលីមួងហ្នឹងហើយបងឯងនៅឡុងបិចហើយបងឯងចង់ជួបអីបងឯងមកនិយាយចំពេលហ្នឹងខ្ញុំកំពុងប្រមូលមនុស្សផង បងឯងបងមិត្តម៉ានឯងនៅឡុងបិចបាទខ្ញុំស្មើនៅតិចសាសតែបងបងបង heal you បងឯង heal you ហ្នឹងឮសូរនៅតិចសាសដែរបងឯងតែអត់មកទេខ្ញុំប្រាប់ខ្ញុំប្រាប់ចែនឹងឲ្យឲ្យឈប់និយាយឲ្យបងឯងឯងបាទបាទមិនមែនគម្រាមមិននិយាយមែនហ្មងបាទ បាទអរគុណកម្លាយហ៊ុន បាទលេងធារីបងអេរិកឈោបាទចន្ទថាមុំបាទប្រជាជនស្រុកគេស៊ីប្រាក់ចាស់និវត្តតាំងពីអាយុ65មកម្លេះមិនបារម្ភទៅលួចប្លន់ឡើយបាទការពិតបាទហ្នឹងហើយបាទ 64បាទវាតាមច្បាប់អីតាមរដ្ឋនីមួយៗវាអាចខុសគ្នាមួយឆ្នាំពីរអ្នកខ្លះ64 62 65អញ្ចឹងទៅបាទហ្នឹងហើយបាទអូខេបាទអរគុណអញ្ចឹងខ្ញុំខ្ញុំសួរជម្រាបបងប្អូនបាទ